សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅមុខម្ហូបសាមញ្ញតែមានរសជាតិឆ្ងាញ់ចប់ចិត្តនោះគឺជ្រក់ក្តាមស្រែគ្រឿងផ្សំមានដូចជាក្តាមស្រែសម្រាប់ក្តាមស្រែនេះយើងយកតែក្តាមរស់ស្ករត្នោតទឹកត្រីប៊ីចេងខ្ទឹមសនិងម្ទេស សម្រាប់ទឹកត្រីនេះផងដែរបងប្អូនអាចជ្រើសរើសយកទឹកត្រី ដបចូលពីព្រោះវាមានរសជាតិមិនសូវជាប្រៃខ្លាំងឥឡូវនេះយើងចាប់ផ្ដើមកូរស្ករត្នោតរបស់យើងសម្រាប់ស្ករត្នោតនាងខ្ញុំប្រើចំនួន កន្លះកូនចានចង្កឹះ ទឹកត្រី1ចានចង្កឹះអំបិល1ចុងស្លាបព្រាបាយរួចទុកឲ្យពុះចាក់ដាក់ចានទុកឲ្យត្រជាក់ ឥឡូវនេះយើងចាប់ផ្ដើមបុកខ្ទឹមសនិងម្ទេសរបស់យើងដើម្បីយកទៅប្រឡាក់ជាមួយនឹងក្តាមបន្ទាប់ពីបុកម្ទេសនិងខ្ទឹមសម៉ត់ហើយយើងយកមកច្របល់ជាមួយនឹងក្តាមឲ្យសព្វបន្តិច រួចហើយចាក់ទឹកត្រីដែលយើងកូរជាមួយស្ករត្នោតនោះចូលកូរវាឲ្យសព្វដាក់ចូលក្នុងកំប៉ុងរួចហើយយកទៅដាក់ក្នុងទូទឹកកកទុករយៈពេលមួយយប់អាចញ៉ាំបាន សម្រាប់វិធីនេះផងដែរនាងខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចអឺសម្រាប់ការធ្វើនេះលុះត្រាតែយើងខ្វះសេកនៅក្នុងទូឬក៏ធុងតកកទៅមិនធ្វើឲ្យក្តាមរបស់យើងខូចបើសិនជាយើងធ្វើហើយយើងដាក់នៅខាងក្រៅអាចធ្វើឲ្យក្តាមយើងខូចបានព្រោះវាមិនសូវជាមានរសជាតិប្រៃដូចយើងត្រាំទឹកអំបិលនោះទេ បន្ទាប់ពីទុករយៈពេលមួយយប់រួចហើយឃើញអ្នកដារបស់យើងអាចញ៉ាំបាន បងប្អូនអាចបន្ថែមជាមួយនឹងក្រូចឆ្មាបន្តិចស្លឹកជីបន្តិចដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយនិងរសជាតិកាន់តែឆ្ងាញ់ថែមទៀត។ ចង់ដឹងថាវិធីនេះឆ្ងាញ់បែបណាបងប្អូនអាចសាកល្បងធ្វើដោយខ្លួនឯងបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ បងប្អូនអាចសាកល្បង ធ្វើនៅផ្ទះបាន តាមវិធីងាយងាយនេះផងដែរបងប្អូនកុំភ្លេចជួយ like page និង share ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀត